តើធ្វើដូចម្ដេចទើបបញ្ចប់ចិត្តកុំអោយនឹកមនុស្សដែលយើងចង់បំភ្លេចកុំកុំចង់បំភ្លេចតែចង់បំភ្លេចចាំអត់បើត្រូវនឹកអីនឹកទៅតាមតណៅទៅវានឹកអស់ខ្យល់វាវាលែងនឹកហាចិត្តហ្នឹងប៉ុន្តែត្រូវមានសតិតាមវាមិនមែនថាបដោយទេមិនមិនមានសតិទេឲ្យដឹងថាចិត្តនឹកហ្នឹងចិត្តអី ជាលក្ខណៈចិត្តអីហើយធัวអីដែលធ្វើឲ្យខ្វល់នោះតួសតិនឹងអីជាអ្នកកាត់តួសតិតួបញ្ញាដែលតាមដឹងហ្នឹងនឹងតែតែជាអ្នកកាត់ព្យាយាមបំភ្លេចមានន័យថាភ្លេចអញ្ចឹងបើវាចង់ទៅឲ្យវាទៅតាមដំណើរវាអស់អស់ខ្យល់វាលែងអីហើយប៉ុន្តែកុំឲ្យកុំឲ្យឃើញថាអាចិតនឹងអញណាថងនឹងអញនឹកគេណាឬក៏អញមិនក៏អញបំភ្លេចមិនបាន វាអត់មានទូអញទៅបំភ្លេចទេ តួចងចាំនេះវាជាសញ្ញាមួយបែបជាសញ្ញាមួយបែបហើយកុំតែយើង ទៅមួយវាវាកាន់តែឌឺដាក់យើងអាហ្នឹងអូអាកិលេសឌឺដាក់យើងសម្បើមដូចគណៈពេលយើងស្អប់នរណាម្នាក់មិនចង់នឹកឈ្មោះនៅនឹងនេះចង់រំភ្លេចវាវាឌឺដាក់យើងហ្មងវាឌឺក្នុងចិត្តយើងណាមុខគេមកក៏ហឺហឺក្នុងចិត្តយើងហ្នឹងហ្មងវានំគេនឹងមកមកហ្នឹងហ្នឹងប៉ុន្តែបើយើងមើលថាឯងកើតមកពីការត្រេះរិះទេណាស្អប់ ខឹងហ្នឹងមកពីត្រេះរីទេមើលដំណើរនៃការត្រេះរីហ្នឹងមើលឲ្យវាលេង តាមដំណើរមើលសតិហ្នឹងដាក់កាមេរ៉ាចំវាមើលវាទៅសាមញ្ញវិញហើយស្អីក៏ដោយវាធម្មតាតែអាចិត្តនឹកហ្នឹងក៏វាជាធម្មជាតិឲ្យវាមកតាមដំណើរវាទៅឲ្យឃើញថាវាជាធម្មជាតិមួយបែបទៅ វាខ្ជូតរបស់វាអញ្ចឹងអានឹកគេនោះហ្នឹងហើយ អត់មានអីបែរឲ្យទៅយល់ពីដំណើរធម្មជាតិនឹងច្បាស់ដំណើរចិត្តនឹងច្បាស់អញ្ចឹងឈានទៅដល់ចំណុចនឹងបាននឹងត្រូវមានមូលដ្ឋានគិតមូលដ្ឋានគិតអញ្ចឹងបាននឹងទាល់តែរៀនឲ្យស្គាល់ថាចិត្តនឹងមិនជាតិសឹកនឹងមិនស្អីវាបំផ្លាញចិត្តនឹងឲ្យដឹងអញ្ចឹងត្រូវស្គាល់វាហើយដែលអាចរៀនទៅចេះនឹងអាត្មាមិនមើលឃើញថាចាស់រៀនចេះទេគឺមានតែក្មេងនឹងហ្មងរៀនចេះ នេះកុំនិយាយទៅរៀនសូត្រធម៌មិនចប់រៀនយល់រៀនយល់ពីដំណើរជីវិតហ្នឹងវាមើលមិនឃើញថាពេលចាស់ចាំងរៀនចេះព្រោះអាត្មាបើកបរិញ្ញាបត្រធម្មអ្នករៀនចេះមានតែក្មេងចាស់ចាស់គាត់អគុយអន់ដែរហើយប៉ុន្តែយើងមិនដឹងថាម៉េចបានបានក្មេងរៀននឹងធ្វើម៉េចដែរវាទៅអញ្ចឹងហើយបើគេដាក់ធរនឹងទៅសោតធរឡើងឋានសួគ៌អញ្ចឹងក្មេងមិនហ៊ានសោតតែរឿងឋានសួគ៌វាត្រូវចិត្តងាប់ហើយ